បាទអឹមបាប៉េទៅរៀលអត់ដាំយ៉ាងតាក់ទងជាមួយនឹង Kylian Mbappe កាលពីម្សិលមិញនេះ Kylian Mbappe បានប្រារព្ធពិធី បាទគម្រប់ខួបកំណើតវ័យ23ឆ្នាំ បាទយើងឃើញថាសម្រាប់ Mbappe ត្រូវបានមិត្តរួមក្រុមបាទប្រារព្ធពិធីខួបកំណើតឲ្យបាទដោយមានអាវបាទអាវក្នុងដី ដែល ដាក់ឈ្មោះថា Mbappe ហើយមានលេខ2050បាទ2050អញ្ចឹងមានន័យថាសម្រាប់ បើសិនជាយើងមើលអត្តន័យយើងចង់បានន័យថាអឹមបាប៉េនេះគឺមិនចាក់ចេញពីប៉ារីសទេរហូតដល់ឆ្នាំ2050ប៉ុន្តែអ្វីដែលត្រូវបានខាងគេហៅថាភ្នាក់ងារក៏ដូចជាសារព័ត៌មានបានលើកឡើងនោះ Real Madrid បានចរចាជាមួយនឹងអឹមបាប៉េរួចរាល់ហើយបាទនេះតាមបណ្ដាញសារព័ត៌មាន ដែលបង្ហើបបាទឃើញថាសម្រាប់អឹមបាប៉េនេះបានចរចាជាមួយនឹង Real Madrid រួចរាល់អស់ហើយរងចាំតែខែមករានេះទេ នឹងមានការប្រកាសជាមួយនឹងការធ្វើកុងត្រាជាមួយនឹងអឹមបាប៉េហើយនឹងរៀលម៉ាឌ្រីតប៉ុន្តែកាលពីម្សិលមិញយើងឃើញថាសម្រាប់អឹមបាប៉េត្រូវបានប្រារព្ធពិធីខួបកំណើតនោះដោយមិត្តរួម ក្រុមបែរជាបង្ហាញអាវដែលមានស្លាកលេខ2050អញ្ចឹងយើងអត់ទាន់ដឹងថាយ៉ាងណាទេគ្រាន់តែជម្រាបជូនទៅកាន់ប្រិយមិត្តថាបើរសិនបើប៉ារីសមិនយល់ព្រមលក់អឹមបាប៉េនៅក្នុងខែមករានេះទេហើយអឹមបាប៉េនៅតែមិនព្រមបន្តកុងត្រាជាមួយនឹងប៉ារីសតទៀតនោះ នោះមានន័យថាបាទអឹមបាប៉េនឹងត្រូវក្លាយជាកីឡាករ free agent នៅក្នុងខែកក្កដាឆ្នាំ2022អញ្ចឹងប៉ារីសមិនអាចឲ្យខ្លួនឯងខាត បានទេប៉ារីសត្រូវតែបង្ខំចិត្តនៅក្នុងការលូកអឹមបាប៉េនៅក្នុងខែមករាប្រសិនបើអឹមបាប៉េនៅតែមិនព្រមបន្តកុងត្រាបាទគ្រាន់ថាមកដល់ពេលនេះ សម្រាប់បាទខាងក្លឹបផ្ទាល់នឹងសម្រាប់ ខាងក្លឹបប៉ារីសគេលើកឡើង ថាគេមានទំនុកចិត្តខ្ពស់ បាទមានទំនុកចិត្តមួកខ្ពស់ក្នុងការបន្តកងត្រា Kylian Mbappe ប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងអត់ទាន់អាចដឹងបានទេសន្និដ្ឋានបានទេមួយខាងបញ្ជាក់ថាមានការកងត្រាហើយហើយបាទរងចាំតែប្រកាសបាទការព្រមព្រៀងណាព្រមព្រៀងរវាងអឹមបាប៉េហើយមួយរៀលម៉ាឌ្រីតរងចាំតែប្រកាសទេមួយខាងទៀតគេលើកឡើងថា គេនឹងព្យាយាមឲ្យអស់វិលទ្ធភាពក្នុងការបន្តអឹមបាប៉េនៅប៉ារីស ហើយសម្រាប់ការប្រារព្ធពិធីខួបកំណើតសម្រាប់អឹមបាប៉េបាយទៅជាមិត្តរួមក្រុមដាក់ស្លាកលេខគាត់2050អញ្ចឹងយើងអត់ទាន់ដឹងថាតើនឹងមានរឿងអ្វីខ្លះនោះទេបាទរងចាំអ៊ុតមើលបន្តទៀតសល់តែប្រហែលអាទិត្យទៀតទេដល់ខែ1ហើយចាំមើលយើងដឹងរឿងសម្រាប់ Kylian Mbappe បាទបាទប្រូប្រុនលុយបាទប្រុនលុយបាទអរគុណច្រើនបាទឃើញ copy ផាសច្រើន តាតើបាសេឡូណាខ្វះអីបាទមកដល់ពេលនេះ យើងឃើញថាការប្រកួតពីចុងអាទិត្យឃើញថាធ្វើបានល្អមែនតើបាទជាមួយនឹង LC ដោយឃើញរកឈ្នះបាននៅក្នុងលទ្ធផល3ទល់នឹង2យកឈ្នះចុងមកអឺមកដល់ពេលនេះបើសិនជាសួរថាតើបាសេឡូណាឥឡូវមិនវិញបើតាមខ្ញុំមើលនៅក្នុងតំបន់ការពាររបស់គាត់គឺមានបញ្ហាបាទតំបន់ការពាររបស់បាសេឡូណាគឺមានបញ្ហាខ្សែប្រយុទ្ធរបស់គាត់ពេលនេះយើងឃើញ ថាសម្រាប់បន្ទាប់ពីហ្សាវី យកកីឡាករដែលគេហៅថាថ្នាលកីឡាករថ្នាល ហើយក៏ជាយុវជនរបស់បាសេឡូណាឡើងមកកាន់ឈុតធំការប្រកួតហាក់បីដូចជាតំបន់ប្រយុទ្ធរបស់គាត់គឺមានភាពល្អប្រសើរជាពិសេសគឺគេមើលឃើញជាមួយនឹង Gavi ផ្ទាល់តែម្ដងបាទហើយបើសិនជាយើងកលែកទៅលើតំបន់ការពាររបស់បាសេឡូណានៅពេលនេះគឺមានបញ្ហាអញ្ចឹងអ្វីដែលបាសេឡូណាត្រូវកែសម្រួលច្រើនបំផុតនោះគឺតំបន់ការពាររបស់គាត់ បាទហើយការលើកឡើងរបស់ Xavi គាត់រាល់ថ្ងៃនេះគឺគាត់ព្យាយាមមែនតើបាទដេកមិនលក់បក់មិនលហើយទេ បាទក៏ព្រោះតែគេហៅថា សម្រាប់ បាទកីឡាកររបស់គាត់ក៏មានបញ្ហារបួសបាទហើយប្រព័ន្ធលេងរបស់គាត់នោះឃើញថាតំបន់ការពារនោះគឺមានការធ្លាក់ចុះច្រើនបាទអញ្ចឹងអ្វីដែល Xavi ត្រូវធ្វើ បាទគឺព្យាយាមរកតំបន់ការពារមកជួយគ្នាឲ្យបានច្រើនបើសិនយើងមើលទៅនៅសល់តែប្រមាណទេបាទសល់តែ basket សល់តែអីនឹងឯងមកចង់អស់ហើយសម្រាប់ Barcelona មួយទៀតសល់តាក់ទងជាមួយនឹង Barcelona មកដល់ពេលនេះឃើញថាមានអត្រាខ្ពស់ណាស់ ក្នុងការយក foreign tourist បាទពី Manchester City ទៅ កាន់ Barcelona តាមរយៈ free agent បាទអញ្ចឹងកីឡាករដែលអាចនឹងទៅ Barcelona មាន2រូបទៀតដែលស្ថិតនៅក្នុងតំបន់ប្រយុទ្ធហើយនៅជាមួយតំបន់បម្រើគឺបម្រើប្រយុទ្ធគឺមាន Cavani ក៏ដូចជា Ferran Torres បាទប៉ុន្តែមកដល់ពេលនេះនៅអត់ទាន់អាចនិយាយបានទេសម្រាប់ Barcelona ក៏ព្រោះតែបាទបញ្ហាហិរញ្ញវត្ថុរបស់គាត់នៅមិនទាន់បានដោះស្រាយបាទមើលមិនទាន់បានដោះស្រាយសម្រាប់ Barcelona បាន រីកបាទដោះស្រាយជាមួយនឹងបញ្ហាលុយកាក់មួយចំនួនធំហើយបន្ទាប់ពីខ្ចីពីធនាគារដែលមានទឹកប្រាក់ប្រមាណ600លានអឺរ៉ូជាងប៉ុន្តែបើសិនជាយើងគិតមកដល់ពេលនេះសម្រាប់បាសេឡូណានៅតែបន្តជាមួយនឹងការជាប់ជាមួយនឹងបំណុលបាទប្រមាណ1300លានយូរ៉ូបាទអាចនឹងជាលុយដុល្លារប្រមាណជា1500លានដុល្លារបាទអញ្ចឹងលុយ1300លានយូរ៉ូនេះ បាទបាសេឡូណានៅមិនទាន់បានដោះស្រាយនៅឡើយទេគណៈពេលដែលបំណុលរបស់គាត់ជាប់ជាមួយនឹងធនាគារក្នុងចំណោម1300លាននេះគាត់ជាប់ជាមួយនឹងធនាគារ658លានបាទ658លានយូរ៉ូអញ្ចឹងសល់ប៉ុណ្ណាទៀតសល់ប្រមាណទៀតតាក់ទងជាមួយ ការចម្ពាក់ទៅកាន់ក្លឹបផ្សេងផ្សេងក្នុងការទិញដោះដូរកីឡាករក៏ដូចជាចម្ពាក់ជាមួយនឹងថ្លៃកម្លាំងពលកម្មរបស់កីឡាករក៏ដូចជាបុគ្គលិកមួយចំនួនបាទទោះយ៉ាងណាមិញ កាលពីម្សិលមិញគឺត្រូវបានបោះឆ្នោតរួចរាល់ហើយជាមួយនឹងគម្រោងស្ដារខេមនូថ្មី បាទអញ្ចឹងប្រិមត្តដឹងណាខេមនូគឺជាកីឡាឋាន របស់បាសេឡូណាអញ្ចឹងយើងអាចប្រើពាក្យខេមនូឬក៏នូខេមបាទអត់មានបញ្ហាទេប្រិមត្តបាទត្រឹមត្រូវដូចគ្នាអត់និយាយនិយាយទៅប្រជ្រះទៅប្រជ្រះមកអត់មានអីបញ្ហាទេបាទអាចនិយាយបានគ្រាន់តែមួយជាភាសាអេស្ប៉ាញបាទមួយទៀតជាភាសាអង់គ្លេសបាទហៅមួយណាក៏បានដែរ សម្រាប់ម្ដងនេះទៀតសោតបាទឃើញបាទបាសេឡូណាកំពុងតែបាទប្រើបច្ចេករបស់គេមួយគឺអេស្ប៉ាបាកាបាទអេស្ប៉ាបាកាហ្នឹងគឺជាគម្រោងនៅក្នុងការស្ដារកីឡាដ្ឋានខេមនូឡើងវិញ សម្រាប់បាសេឡូណាក្នុងការស្ដារកីឡាដ្ឋានខេមនូនេះផងដែរគឺឃើញថាសម្រាប់បាសេឡូណានឹងពងបន្ថែមបាទគេហៅពង្រីកកៅអីបន្ថែមណាបាទពង្រីកកៅអីបន្ថែមសម្រាប់បាសេឡូណាអាចនឹងផ្ទុកអ្នកទស្សនាបានរហូតដល់105,000នាក់ បាទ105,000នាក់ប្រសិនបើធ្វើបានសម្រេចបាសេឡូណានឹងក្លាយទៅជា បាទកីឡាដ្ឋានដែលធំជាងគេបំផុត បាទផ្ទុកអ្នកមើលបានច្រើនជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុបបាទក្នុងនោះផងដែរការចំណាយ បាទគឺច្រើនមែនតើបាទអាចនិយាយបានថា1300លានបាទ1300លានបាទហើយសម្រាប់បាទការពីម្សិលមិញគឺឃើញថាឆ្លងកាត់ការបោះឆ្នោតជាមួយនឹងអេស្ប៉ាបាកាដែលបច្ចេកវិទ្យាដាក់ឈ្មោះអញ្ចឹងប្រិមិត្ត បាទតកតងជាមួយនឹងការស្ដារខេមនូឡើងវិញនោះគឺត្រូវបោះឆ្នោតបានសម្រេចហើយគឺមានការយល់ព្រមពីសំណាក់អ្នកបោះឆ្នោតអញ្ចឹងសម្រាប់មកដល់ពេលនេះទៀតសោតលោកឡាប៉ូកតាក៏ដូចជាបាសេឡូណាផ្ទាល់គឺត្រូវដាក់សំណើទៅកាន់ធនាគារដើម្បីធ្វើការខ្ចីប្រាក់ប្រមាណ1500លានយូរ៉ូបាទ1500លានយូរ៉ូបាទដើម្បីអភិវឌ្ឍគម្រោងស្ដារខេមនូឡើងវិញ ខ្ញុំមិនដឹងថាតើ បច្ចុប្បន្នសម្រាប់លោកឡាពកតាក៏ដូចជាថ្នាក់ដឹកនាំរបស់បាសេឡូណាកំពុងតែគិតយ៉ាងណាទេបំណុលរបស់គាត់ កំពុងតែមានបញ្ហាជាប់ជំពាក់វគ្គវិនប៉ុន្តែគាត់មិនបានលោនគេដើម្បីធ្វើការដោះស្រាយជាមួយនឹងបំណុលទេបែរជាគាត់លោនគេដើម្បីយកមកអភិវឌ្ឍកីឡាឋានថ្មីទៅវិញបាទអញ្ចឹងយើងអត់ដឹងថាយ៉ាងណាទេហើយប្រសិនបើកូវីដនៅតែបន្តនោះមានន័យថាបាសេឡូណាកាន់តែធ្ងន់កបន្ថែមទៀត បាទតាក់ទងជាមួយនឹងបញ្ហានេះបាទហើយបន្ថែមទៀតសម្រាប់កីឡាឋានខេមនូដែលនឹងត្រូវជួសជុលឡើងវិញធ្វើថ្មីនេះបាទមិនមែនធ្វើថ្មីទេប្រិមិត្តគេហៅថាធ្វើបាទកែសម្រួលឡើងវិញគ្រាន់តែកែសម្រួលឡើងវិញនឹងគឺធ្វើច្រើន បាទធ្វើច្រើនអឺអាចនិយាយបានថាបាសេឡូណានឹងលេងអត់មានអត់លើក្នុងទឹកដីខេមនូរយៈពេល2រដូវកាលបាទអាចនឹងអត់លេងនៅទឹកដីខេមនូរយៈពេល2រដូវកាល គម្រោងនឹងបញ្ចប់ប្រសិនបើអបើនឹងធ្វើនៅឆ្នាំក្រោយបាទគម្រោងនឹងត្រូវអាចបញ្ចប់ឆ្នាំ2025នេះសម្រាប់កលាឋាន Kemnu ការក្នុងការអភិវឌ្ឍថ្មីបាទសាងសង់មិនតាមធ្វើអីបើអត់សូវមានមនុស្សចូលមើលផងហ្នឹងបាទរដ្ឋនគីអានឹងខ្ញុំអត់ដឹងដែរបាទតកតងនឹងរឿងហ្នឹងតកតងជាមួយនឹងប្រធានក្លឹបលោកឡាប៉ុកតាគាត់សនំពរចង់ធ្វើក្លឹបប៉ុន្តែគ្រាន់តែថាបើសិនជាការលើកឡើង របស់លោកឡាប៉ុកតាណា បាទប្រសិនបើកីឡាដ្ឋាននឹងធ្វើឲ្យភ្លាមក្លឹបនឹងមានចំណូលផ្លេត200លានបាទ200លានហើយអាចនិយាយបានថាគឺគេមានសម្រាប់បើ VIP មានភ្ញៀវធ្វើសម្រាប់ភ្ញៀវ VIP បាទបង្កើនកៅអីទស្សនាមានរហូតដល់100000បាទ105000នាក់បាទ105000កៅអីច្រើនណាប្រិមិត្តច្រើនមែនតើបាទ100000នាក់ណាបាទហើយយើងនិយាយពីបាទកីឡាដ្ឋានបាទពហុកីឡាដ្ឋានមរតកតេជោបាន ត្រឹម60000 អញ្ចឹងយើងមើលទៅចង់គុណពីរហើយជាមួយនឹងបាទពហុកីឡាឋានរបស់យើង បាទអញ្ចឹងមិនធម្មតាទេបាទអញ្ចឹងខ្ញុំលើកឡើងរឿងបញ្ហាតាក់ទងជាមួយនឹងបាសេឡូណាឡើងប៉ុណ្ណឹងហើយខ្ញុំមិននឹកដល់ខ្ញុំមិនដឹង ថាតើបាសេឡូណានឹងដើរដល់ណាទៀតទេកំពុងតែមានបំណុលនៅក្នុងខ្លួន1000លានជាងហើយឥឡូវឆ្លៀតចង់ធ្វើ start ត្រូវបន្ថែមបំណុល1500លានពីលើទៀតបាទខ្ញុំមិនដឹងថាតើគាត់នឹងដោះស្រាយរបៀបម៉េចទេអាហ្នឹងរងចាំមើលបន្តទៀតទាំងអស់គ្នាប្រិមិត្ត គ្រាន់ថាបំណុលនោះដូចជាដោះរយៈពេល30ឆ្នាំប្រិមិត្តបាទ1500លានយូរ៉ូនេះគឺកម្ចីរហូតដល់35ឆ្នាំបាទក្នុងការបងរំលោះទៅវិញណា35ឆ្នាំ បាទអញ្ចឹងវាច្រើនដែរបាទច្រើនដែរហើយអត្រាការប្រាក់ហ្នឹងគឺបាទមានភាពប្រែប្រួល បាទប្រែប្រួលទៅតាម សេដ្ឋកិច្ចបាទបាទក៏ក្លឹបកំពុងតាបាទតាដាបបាទបែរជាចង់សង្កត់ឋានថ្មីវិញឲ្យធ្វើម៉េចប្រិមិត្ត បាទហ្នឹងយើតាមហ្នឹងបាទភេងណាំឆៅបាទសុស្ដីបងបើបើសិនជាយើងនិយាយវិញអាហ្នឹងតាមគំនិតរបស់ខ្ញុំខ្ញុំគិតថាបាសេឡូណាគួរតែយកលុយកញ្ចប់មួយដុំនេះដើម្បីដោះស្រាយបំណុលជាពិសេសហ្នឹងគឺបើយើងនិយាយឲ្យស្រួលស្ដាប់ដោះស្រាយជាមួយនឹងបំណុលទូចទូចបាទទុកតែបំណុលតែម្ចាស់តែមួយមកបានហើយបាទអញ្ចឹងណាបាទដើម្បីឲ្យខ្លួនឯងនឹងធូរស្រាលទី2គាត់យកអាលុយដែលខ្ចីគេបានប៉ុន្មាននេះ បាទបន្ទាប់ពីដោះស្រាយបំណុលហើយគាត់គួរតែដោះស្រាយជាមួយនឹងបញ្ហាប្រាក់ខែក៏ដូចជាតម្លៃពលកម្មរបស់កីឡាករដែលត្រូវបាន អខានរយៈពេល1ឆ្នាំនេះបាទគាត់ត្រូវដោះស្រាយអាហ្នឹងឲ្យអស់ដើម្បីឲ្យកីឡាករមានកម្លាំងចិត្តនៅក្នុងការប្រកួតឡើងវិញបាទហើយនេះជាមូលហេតុអីដែលបាសេឡូណាកំពុងតែមានបញ្ហាបាទបញ្ហាធំតម្រង់លេងហ្នឹងមកជុំទេវាងុំតាក់ទងជាមួយនឹងបញ្ហាបំណុលគេ1000លាននេះឯង បាទកូនយំហើយនៅដេកទៀតអីអីគេបាទកូនយំហើយនៅដេកបាទអត់មាន concert ទេហ៎អីបាទជាលីអត់អីហ្នឹងបាទជន់អូនបាទសួស្ដីបាទដេកដេក Man City ដល់ឡៅអើយបាទចាំតិចបាទមួយមួយ